លោកអ្នកនឹងបានផ្លែកភ្នែកជាមួយនឹងកម្មវិធីថ្មីរបស់សាស្ត្រាហ្វៀមខ្សែរឿងជីវិតរឿងពិត ដែលគេនិយាយតតគ្នា ខ្ញុំមិនដឹងថាកូនគិតយ៉ាងម៉េចទេបានជាយកមនុស្សស្រីមិនចេះធ្វើអីសោះចរិតក៏មិនល្អយកមកធ្វើជាប្រពន្ធទៅកើតម៉ែក្មេកដល់កំពូលទឹះម៉ែក្មេកដល់សែនថ្លៃធ្នូរបស់កូននេះទូកូនខំកប់ចិត្តយ៉ាងណាក៏នៅតែមិនពេញចិត្តតែប៉ុណ្ណឹងអូអ្នកម៉ានេះប្រពន្ធហាម៉ាក់ក្មេករបស់ខ្ញុំត្រោហើយតើខ្ញុំគួរនិយាយប្រាប់កូនប្រុសខ្ញុំឬអត់ទេបាននិយាយប្តីប្រពន្ធគេនឹងឆ្លុះគ្នាតែបើមិនប្រាប់គ្រូសាស្ត្រនឹងត្រូវឲ្យមានដោយសារតែពន្យល់ប្រពន្ធនៅពុកម្ដាយប្រពន្ធគេមិនខាន ប្រពន្ធនិងម្ដាយក្មេកកូនគេគេនាំគ្នាទៅទៅលេងល្បែងអស់ហើយនេះអូនមកពីលេងល្បែងមែនទេអូនេះជាកញ្ចេះនេះតែកំភ្លឹងជើងផងជើងទ្រាំនៃបានហើយអូអូជិញទៅនាងខ្ញុំសូមបីតែធ្វើរឿងនេះតាមម្ដាយរបស់ខ្ញុំខ្ញុំអាចទ្រាំបន្តរស់នៅជាមួយមនុស្សអាក្រក់ដូចជានាងបានទៀតទេណាលោកចង់ធ្វើស្អីហ៎ខ្ញុំមិនចង់ឃើញមនុស្សស្រីយំទេហើយខ្ញុំមិនចេះលួងលោមដូចជាប្រុសដោយតែនោះទេលោកជ្រើសរើស ចិត្តតែឯងតែខ្ញុំមិនដូចលោកទេខ្ញុំជ្រើសរើសវិធីកាត់ចិត្តគេឲ្យតម្លៃគេទាបបំផុតឲ្យតម្លៃខ្លួនឯងខ្ពស់ប្រាប់ខ្លួនឯងថាអត់គេក៏ខ្ញុំមិនស្លាប់គេគ្មានតម្លៃឲ្យខ្ញុំឈឺចាប់ឡើយរៀបការនៅបងបានទេស្រីក្នុងរូបនេះមកដោយប្រហែលប្រហែលនឹងនាងសំណាងកូនខ្ញុំម្លេះនេះថ្ងៃនេះមិនមែនជាថ្ងៃសើចទេណាអើវិញឲ្យទៅលើឈ្មោះកូនសំណាងយើងណាតែទៅនាំសំណាងទៅពេលវ៉ាអើបើវាថាមិនក៏អញ្ចឹងអើយមីកូនចង្រៃនេះវើយ ក៏មកប៉ះកាបូបខ្ញុំហើយមនុស្សស្អីស្មោកក្រោកដៃមិនដឹងជាប្រឡាក់ស្អីខ្លះទេដៃក៏ក្រិចគួរឲ្យខ្មាំក្រក៏ក្រគិតចង់មកប៉ះកាបូបខ្ញុំមិនចេះប្រមាណខ្លួនសោះអូយីក្មេងស្រីស្អីគ្មានសិលធនតិចសោះបែបគ្មាន ចូលសាលារៀនទេមើលទៅ ឃើញមនុស្សចាស់ហើយមកដើរបុកសំបីតពាកសំទោសមួយម៉ាត់ហ្នឹងក៏គ្មានដែរដើរចេញទៅហើយហឹងអូយបងកាត់អីហ្នឹងមិនក៏អង្គុយនៅត្រង់នេះអញ្ចឹងអានេះបងមិនអីទេអីអ្នកណាធ្វើបាបបងស្រីហ៎បានជាអង្គុយយំបែបនេះលោកស្រីមិនជួយខ្ញុំបែបនេះ លោកស្រីមិនបានប្រកាន់រើសអើងខ្ញុំដូចជាក្មេងស្រីមិនបាញ់មិញនេះទេ ខ្ញុំមកមិននឹងរើសអើងបងស្រីទៅខ្ញុំមានតែណិតបងស្រីទៅវិញទេតែខ្ញុំស្មុគគ្រូពួយខ្ពើមណាស់មិនពិតទេបងស្រីមិនស្មោកគ្រូទេបងស្រីស្រស់ស្អាតណាស់ដែលជួយ សម្អាតឲ្យគ្រប់យ៉ាងនៅទីនេះបានស្អាត តែហេតុអីក្មេងស្រីមិនបាញ់មិញគេស្អប់ខ្ពើមខ្ញុំបងស្រីកុំយកទុកក្នុងចិត្តអីហើយមិញនេះគេធ្វើដាក់បងស្រីខ្លះបានបងស្រីយំដល់ថ្នាក់នេះ ខ្ញុំគ្រាន់តែដើរវិញនឹងប៉ះក្មេងស្រីបាញ់មិញកបោកនាងមិនទាំងប្រឡាក់ផងខ្ញុំខំចូលទៅជួតឲ្យនាង តែនាងបែរជាប្រកាន់រើអើងខ្ញុំ ហើយច្រានខ្ញុំឲ្យដួលហើយថែមទាំងយកกระដាស់ជក់មាត់មកគប់ដាក់មុខខ្ញុំថែមទៀតអើយធ្វើត្បិតតបងធ្វើការជាអ្នកបោសសម្អាតការងារតូចតាចក្ដីតែបងមានចរិតគ្រប់ស្រឡាញ់ផ្ទុយពីក្មេងស្រីនោះដែលមានរូបរាងស្អាតបាតតែធ្វើទង្វើថោកទាប ប្រកាសជាក្មេងស្រីមិនបាញ់មិញហើយដែលអ្នកធ្វើទង្វើមិនសមរម្យបែបនេះដាក់មនុស្សចាស់ក្មេងស្រីស្អីមានអត្តចរិតគួរឲ្យសប់ខ្ពើមហើយនឹងឆ្លើយថោកទាបមិនគួរឲ្យនៅក្បែរបែបនេះបើជាកូនខ្ញុំវិញខ្ញុំប្រកាសជាកាត់ការចោលមិនខានទេដែលគ្មានសិលធម៌បែបនេះនោះហឹម នសម្លាញ់អូនចង់មាន ពេលអង្គុយមើលផ្កាយដ៏ស្រស់ស្អាតនៅលើមេឃជាមួយបងបែបនេះបាន បងនឹងនៅជាមួយអូនឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបានណាបងសម្លាញ់បងមើលនោះណោះផ្កាយនោះធំជាងគេ ហើយភ្លឺថែមទៀតទោះបីជាផ្កាយនោះធំប៉ុណ្ណា មានពលឺប៉ុណ្ណា នៅតែមានពលឺតូចជាងព្រះច័ន្ទដដែល ព្រោះតែប្រច័ន្ទជាអ្នកបំភ្លឺពិភពលោកនៅពេលយប់ហើយចុះព្រះអាទិត្យវិញ គឺជាអ្នកបំភ្លឺពិភពលោកនៅពេលថ្ងៃសម្រាប់អូនវិញ បង គឺជាព្រះអាទិត្យនិងជាព្រះច័ន្ទដែលតែងតែបំភ្លឺជីវិតអូនគ្រប់ពេលបងនឹងធ្វើជាព្រះអាទិត្យនិងព្រះច័ន្ទតាមបំភ្លឺជីវិតរបស់អូនបែបនេះរហូតទៅ ជួយរៀបចំដាក់ចានទៅទាន់បងអត់ដល់មិនធម្មតាណាអឺអឺមិនចេះសន្សំសំចៃសោះមិនគួរណាយកលុយមកខ្ជះខ្ជាយទិញម្ហូបស្រាប់អញ្ចឹងសោះម្ហូបស្រាប់ញ៉ាំមិនកើតស្ដាយលុយណាស់គួរណាតែក្រោកពីព្រលឹម មកចំអិនអាហារដែលខ្លួនឯងទើបឲ្យត្រឹមត្រូវអូយអ្នកបងមានលុយចាយមិនអស់គ្រាន់តែទិញម្ហូបប៉ុណ្ណឹងវាមិនអស់ប្រមាណទេអ្នកបង មិនអស់ប្រមាណទេអ្នកមាន គេមានដោយសារតែគេចេះសន្សំចាប់ពីតូចតាចបែបនេះឡើងទៅមិនមែនចេញមកអាំងលុយច្រើនគិតតែខ្ជះខ្ជាយចាយប្រហិនប្រហោចអញ្ចឹងទេទោះជាមានយ៉ាងណាក៏ដោយបើគំនិតបង្កើតគង់តែធ្លាក់ខ្លួនក្រមកវិញជាម្ខាងអ្នកបងគិតគូរបានល្អល្អបែបនេះតែបានជាជីវិតអ្នកបង មាន ស្រុកស្ដាប់បែបនេះ បាយជាមួយគ្នាទេបាទតែម៉ាម៉ាអញ្ជើញគួយទៅអូហូមហូបសត្វឆ្ងាញ់ឆ្ងាញ់នេះអឺអឺអូនសំណាងពិតជាប្រកែមែនអាចងើបមកធ្វើអាហារតាំងពីព្រឹក ហើយក៏ធ្វើបានច្រើនមុខទៀតហើយក៏ឆ្ងាញ់ឆ្ងាញ់ថែមទៀតនេះបងសរសើរអូនពេកហើយណាបើឆ្ងាញ់ញ៉ាំឲ្យច្រើនច្រើនទេអូនអាចប្រាប់បងបានទេ ថាអូនធ្វើយ៉ាងម៉េចទើបអាចធ្វើម្ហូបបានច្រើនយ៉ាងនេះចាគឺគឺគឺមកពីម្ដាយអូនគាត់ជាអ្នកធ្វើដែរត្រូវហើយត្រូវហើយម៉ាក់អ៊ំក៏ងើបមកជួយដែរព្រោះឃើញកូនសំណាងនេះហត់ខ្លាំងពេកម៉ាក់ ម៉ាក់នេះម៉ាក់មានបញ្ហាមែនទេត្រូវការកូនជួយស្អីទេម៉ាម៉ែនេះប្រហែលជាទ្រាំស្ដាប់មិនបានចេញឲ្យផុតផុតបែបនេះក៏ល្អដែរឃើញមុខលោកស្រីដល់ថ្លៃធ្នូនោះម៉ែលេបបាយមិនចូលទី ស៊ីបាយវិញទិញមកហូបស្រាប់ស្រួលសឹងអីមានអីទៅប្របាឆ្វេងឆ្ងាញ់សឹងអីតែយពេនោះថាមិនឆ្ងាញ់ទៅកើតអ្នកកាន់តែច្រើនកាន់តែសបាយតោះលើកអានជឿឡើងឥឡូវនេះពិសាដោយការទទួលខុសត្រូវបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោពិសាក៏ជុលស្អីលើនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើអ្នកកាន់តែច្រើនកាន់តែសប្បាយតោះលើកអានជឿឡើងឥឡូវនេះពិសាដោយការទទួលខុសត្រូវ នេះម៉ាក់ជួយបង្រៀនអូនសំឡាងឲ្យចេះធ្វើម្ហូបមែនទេម៉ាក់អ្នកម៉ាក់ចង់ឲ្យអូនប្រកែកធ្វើម្ហូបដើម្បីខ្លាចជាប្រពន្ធល្អរបស់បងណាត្រូវទេអ្នកម៉ាក់នេះបងសាប់ភ្លក់ម្ហូបមើលទេម្ហូបស្នាដៃអូនណាអូទំនងឆ្ងាញ់ណានេះហើយបន្លែសសក់នេះក៏ទំនងទៀត យ៉ាងមិនដែរបងសំឡាញ់អូយមហូបប្រៃខ្លាំងណាស់ញ៉ាំមិនកើតទេស្នាដៃនៅអន់ណាស់ចាក់ឲ្យឆ្កែស៊ីក៏វាមិនស៊ីផងអូនកុំខឹងអន់ចិត្តនឹងម៉ាអីណាគាត់សម្ដីមិនល្អតែគាត់ចិត្តល្អណាស់គាត់និយាយបែបនេះ គាត់ចង់ធ្វើឲ្យអូនធ្វើម្ហូបបានល្អណាស់ប្រពន្ធរបស់បងនេះជាមនុស្សដែលពូកែណាស់ពេលនេះធ្វើមិនឆ្ងាញ់ថ្ងៃក្រោយប្រកាសជាឆ្ងាញ់ហើយ។ សំណាងនេះបញ្ញាប់មកប្រមូលយកសម្រាមដែលរាយប៉ាយលើតុកនេះចោលធុងសម្រាមទៅទុកនៅរាយប៉ាយបែបនេះអាក្រក់មើលខ្លាំងណាស់បើសិនជាមាវភ្ញៀវចូលមកលេងផ្ទះហើយមិនដឹងជា ខ្មាស់គេយ៉ាងម៉េចទេនេះហើយមើលបោសសម្អាតធូលីអីនៅជុំវិញផងប្រយ័ត្នគេមកឃើញណាគេថាយើងនេះជាស្រីខាត់លះចាំមែន ធัวកូនប្រុសខ្ញុំមិនដឹងថាកូនគិតយ៉ាងម៉េចទេបានជាយកមនុស្សស្រីមិនចេះធ្វើអីសោះចរិតក៏មិនល្អយកមកធ្វើជាប្រពន្ធទៅកើតណែសំណាងគេមិនដែលយកសម្រាមមកដាក់លើរបស់ដែលមិនតន់ហូបអញ្ចឹងទេតើទៅយកថងដាក់ស្រួលបុលទៅ បើចេះខ្លាំងមិនក៏មិនធ្វើដល់ខ្លួនឯងទេចាំបាច់ប្រើគេប្រើឯងធ្វើអីនិយាយពេកកញ្ចាស់នេះមិនពេញចិត្តយើងចង់យើងធ្វើអីក៏ខុសយើងចង់ធ្វើឬមិនធ្វើក៏នៅតែខុសគួរឲ្យស្អប់ណាស់ពូកែអាខាងនិយាយរអូរទាំច្រើនគួរឲ្យធុញបងឧត្តមកើតតែទ្រាំរស់នៅជាមួយម្ដាយដ៏សែនចាប់តាំងពីក្មេងមកកើតដែរ បងទៅធ្វើការសិនហើយណាចាប្តីសម្លាញ់អូមើលចាស់ប្តីកូនទៅធ្វើការបាត់ហើយកូននៅនឹងផ្ទះក្បែរម្ដាយក្មេកកំពូលទៅកូនហ្នឹងវាគ្មានក្តីសុខទេខ្ញុំមិនដឹងត្រូវធ្វើបាត់ណាទៀតម៉ែម៉ែក្មេកដល់កំពូលទៅម៉ែក្មេកដសែនថ្លៃធ្នូរបស់កូននេះទូកូនខំកប់ចិត្តយ៉ាងណាក៏នៅតែមិនពេញចិត្ត តែប៉ុណ្ណឹងមនុស្សចាស់ស្អីពូកែខាងចាប់កំហុសគ្រាន់តែម៉ែឆៃផ្លែឈើដាក់លើតុសិនសោះធ្វើឯងឈោមើលកវីក្បាលមិនពេញចិត្តអីណាស្រួលមិនស្រួលមើលងាយគ្រួសារយើងថាស្មុកគ្រោកទៀតផងក៏មិនដឹងគិតថាមានតែខ្លួនឯងទេដែលស្អាត បាតគ្រាន់តែចិញ្ចរឹកមកឃើញហើយឡើងជំរិញហើយរាល់ថ្ងៃនេះកូនមានអារម្មណ៍ថាបោតដំគាត់ក៏មិនសេះជាផ្អែមល្ហែមដាក់កូនដោយលើកមុនដែរ របស់កូនមិនមានពេលមកផ្អែមល្ហែមដាក់កូនទៅបើគេឥឡូវស្ដាប់ម្ដាយគេសឹងអីម្ដាយគេមានចរិតទូឯងម្ដាយរបស់គេអាចបង្វិលក្បាលកូនប្រុសគេបានគ្រប់ពេលណាមួយម្ដាយគេមិនសូវជាពេញចិត្តនឹងកូនគេក៏មិនចង់ឲ្យកូនគេមកស្រឡាញ់កូនម៉ែថាយល់ល្អណាឯងគួរតែរៀនធ្វើអ្វីដែលសបាយសបាយកុំសូវខ្វល់ខ្វាយពីលោកស្រីថ្លៃធ្នូនោះពេកហើយឯងគួរឆ្លៀតពេលធ្វើអ្វីដែលឯងចង់ធ្វើឲ្យបានច្រើនតាមដែលអាចធ្វើបានមុនពេលដែលប្តីឯងបោះបង់ឯងចោលដោយសារម្ដាយគ្មានចរិតទូឯងនោះ ជាកូនស្រីខ្ញុំឈ្មោះសំណាងគឺខ្ញុំនាំគេមកលេងជាមួយអ្នកទាំងអស់គ្នាជួយបន្ធូរដែរអានាងផងព្រោះនាងមិនសូវចេះលេងប្រហែលទេខ្ញុំប្រាប់ហើយថាខ្ញុំអត់ចេះលេងទេថាចូលលេងសិនមកឯងនឹងបានសប្បាយហើយណែក្មួយសំណាងមិនបាច់ភ័យព្រួយទេកុំខ្លាចអីណាសុទ្ធតែគ្នាឯងទេចូលមកអង្គុយលេងមកបន្តិចទៀតណាក្មួយនឹងសប្បាយហើយមិនចង់ទៅវិញនោះទេអឺ ណែចែកបៀទៅឲ្យលឿនឡើងមកចែកបៀមកណែដាក់ទៅនេះមកឃើញទេឃើញទេ មើលចោះក្មួយសំណាង ប្រាប់ថាមិនចេះលេងមិនចេះលេងឥឡូវមើលចោះឈ្នះលុយបានឡើងច្រើនអឺ យតាមពិតណាកូនស្រីខ្ញុំមិនចង់លេងមិនចង់ធ្វើបាបអ្នកគ្រប់គ្នាអស់លុយគ្មានសល់តែផ្ទះវិញហ្នឹងណា តែបើជ្រុលជាអ្នកភេកបង្ខំទៅហើយនាងក៏យល់ព្រមលេងតែម្ដងទៅណែណែណែកំណំគ្នាចំណែននឹងកូនស្រីសំណាងនិងពូកែរបស់ខ្ញុំឲ្យសោះណាជ្រិញធ្វើឯងមកអ៊ំយើងគ្រាន់តែបធូរដៃឲ្យបន្តិចសោះធ្វើឯងបាត់ចិត្តបានឈ្នះបន្តិចទួយធ្វើរឹកអឺសំណាងហ្នឹងកូនពិតជាសំណាងមែនកូនមិនពេលវេលាយកនាង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 អ្នកកាន់តែច្រើនកាន់តែសប្បាយតោះលើកអានជឿនឡើងឥឡូវនេះពិសាដោយការទទួលខុសត្រូវដោយសម្ដីដែលម៉ែនិយាយមែនតើលេងលបាញ់ពិតជាសប្បាយមែនណាមួយខ្ញុំទៅលេងលបាញ់បាត់បាត់មិនបាច់ខ្វល់នៅផ្ទះមកពិបាកចិត្តឈឺក្បាលវិលមុខជាមួយនឹងជាកញ្ចប់បកាយទៅនោះទេ របស់ដែលប្តីឯងទិញឲ្យឯងគឺមានច្រើនណាស់នាងសំណាងឯងមិនបាច់ភ័យខ្លាចខ្វះលុយលេងទេគ្រាន់តែយកវាទៅលក់ទៅក៏មានលុយយកមកលេងបាត់ទៅហើយប្រពន្ធសំឡាញ់កំពុងគិតអីហ្នឹងនេះអូនយកគ្រឿងអលង្ការមកធ្វើស្អីហ្នឹងអូចាស់គឺអូនកំពុងតែគិតថា យកគ្រឿងអលង្ការដែលប្តីសំឡាញ់ទិញឲ្យអូននេះយកទៅលាងសម្អាតឲ្យបានភ្លឺថ្លាម្ដង ដើម្បីឲ្យប្តីរបស់អូនឃើញហើយមានចិត្តចង់ទិញឲ្យប្រពន្ធថែមទៀតនោះអីព្រោះមករយៈនេះប្តីរបស់អូនមិនដែលនាំប្រពន្ធម្នាក់នេះទិញគ្រឿងអលង្ការថែមទៀតសោះប៉ុន្មានថ្ងៃនេះបរវល់ខ្លាំងណាស់ចាំពីក្រោយណាចាំពីណាបងតំនីបងនឹងនាំអូនទៅទិញឲ្យរឹសតាមចិត្តណាប្តីសម្លាញ់របស់អូនគួរឲ្យស្រឡាញ់ខ្លាំងណាស់ សំណាងនេះសំណាងកូនម៉ែម៉ែសំលុយកូនមួយចំនួនទៅលេងលបាយបន្តិចមកណាកូនម៉ែគ្មានលុយមកធ្វើជាដើមទុនទេណាកូនសំណាងឲ្យ ពុកសំលុយទៅចាក់ឆ្នោតដែរមកកូន ថ្ងៃនេះឆ្នោតសៀម3លេខណា បើសិនជាពុកចាក់ត្រូវពុកនឹងចាយលុយឲ្យកូនខ្លះវិញហើយបានហើយបានហើយមិនបាច់មកខំនិយាយបបាច់ប្រាប់ខ្ញុំច្រើនហោហែពេកទេខ្ញុំក៏អស់លុយដែរណាម៉ែពុក ខ្ញុំគ្មានទាំងលុយដើម្បីទៅលេងខ្លួនឯងផងខ្ញុំលេងចាញ់រហូតលក់គ្រឿងអលង្ការអស់ហើយនីងកូនមានអីលាក់បាំងនឹងម៉ែមែនទីមិញម៉ែឃើញដូចជាមានកាន់អីគ្មានទេម៉ែហើយនេះជាស្អីទៅជារបស់ខ្ញុំទេម៉ែក៏មកចេះយោកូនក៏គ្មានលុយ ម៉ែនឹងឪឯងក៏គ្មានលុយមកធ្វើដើមទុនបែបនេះចុះណាសំណាងកូនម៉ែប្តីឯងមានលុយច្រើនណាស់ឯងគួរតែលួចលុយប្តីឯងមួយចំនួនមកណែគេប្រកាសជាមិនដឹងទេ ឃើញទេកូនម៉ែប្រកែកខ្លាំងណាស់អាចលួចលុយបានយ៉ាងច្រើនបើធ្វើបែបនេះតាំងពីយូរម៉ែក៏មិនចាំបាច់ខ្វះលុយទ្រាំអត់លេងទាំងវេទនាចិត្តដែរសំណាងនេះកូនឲ្យលុយម៉ែច្រើនជាងពុកទៅទៀតឲ្យពុកសុំថែមបន្តិចទៀតមកឲ្យនេះបើយកទៅចាក់ឈ្នះក៏ឈ្នះបន្តិចទួចដែរសុំថែមបន្តិចមកចាំម៉េច បើពុកមិនពេញចិត្តទេឲ្យខ្ញុំទៅអត់ទេអត់ទេពេញចិត្តពេញចិត្តមិនពេញចិត្តមានឈួតសំណាងកូនសានីកូនចែកបៀឲ្យម៉ែល្អល្អណា យើងចាំស្រង់ដើមជាមួយគ្នាថ្ងៃនេះចាក់ពួនអស់តែម្ដង អ្នកម៉ាក់ណាអ្នកម៉ាក់នេះប្រពន្ធហាម៉ាក់ខ្មែររបស់ខ្ញុំត្រាអស់ហើយ មិនបានជាម៉ាក់នៅតែម្នាក់ឯងបែបនេះតើខ្ញុំគួរនិយាយប្រាប់កូនប្រុសខ្ញុំឬអត់ទេបាននិយាយប្តីប្រពន្ធគេនឹងឆ្លុះគ្នាតែបើមិនប្រាប់គ្រូសាស្ត្រនឹងត្រូវអាលីលុតដោយសារតែទង្វើប្រពន្ធនៅពុកម្ដាយប្រពន្ធគេមិនខានម៉ាក់ម៉ាក់នេះម៉ាក់លឺកូននិយាយដែរអត់ចាចាគឺ គឺប្រពន្ធនិងម្ដាយក្មេកកូនគេគេនាំគ្នាទៅទៅលេងល្បែងអស់ហើយហើយចំណែកឪពុកក្មេករបស់កូនក៏ទៅចាក់ឆ្នោតបាត់ដែរ នេះអូនមកពលេងលបាយមែនទេគឺគឺថាតែពេលមិនខំចាប់តាគឺស្អីទៅបងតាមតាន់ជន់កែងអូនបែបនេះអូនរនឹកឆ្លើយមិនបានមែនទេមិនមែនទេអូនគ្រាន់តែមានអារម្មណ៍ថា ស្រេកទឹកតែប៉ុណ្ណោះ អូនមិនបានទៅលេងល្បែងឡើយនេះមិនក៏បងនិយាយធ្វើដូចជាសង្ស័យលើអូនបែបនេះបងលែងជឿទុកចិត្តលើអូនហើយមែនទេបងដឹងអស់ហើយអូននៅប្រកាយទៀតអូនមិនបានប្រកាយទេអូននិយាយការប៉ັດនេះបងលែងជឿពាក្យសម្ដីអូនហើយមែនទេ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 កោជលឥឡូវនេះកោជលរង្វាន់ធំជាងគេរង្វាន់បើអ្នកកាន់តែច្រើន កាន់តែសបាយតោះលើកអានជឿឡើងឥឡូវនេះពិសាដោយការទទួលខុសត្រូវតែបងទិញនៅថ្ងៃចុះឯតាស្វលបាត់តាហើយគឺគឺស្អីគេ ឆាប់និយាយប្រាប់បងភ្លាមមកគឺវាបានបាត់ទៅហើយហ៎ស្អីគេចិញ្ចៀនមួយទាំងមូលអីក៏ងាយបាត់ដល់ថ្នាក់នេះអូនមិនចាំបាច់រកលេសដោះសារទេលេសរបស់អូននេះវាស្រាពេកហើយបងមិនល្ងងជឿអូនទេ អូនមានដឹងទេ ថាចិញ្ចៀននោះវាមានតម្លៃប៉ុណ្ណាសម្រាប់បងវាជាចិញ្ចៀនដើមចោមរវាងយើងទាំងពីរឲ្យខ្លាចជាប្តីប្រពន្ធនឹងគ្នាណាឆាប់ឆ្លើយប្រាប់បងមក ថាពីនៅទីណាគឺគឺអូនបានបានលក់វាបាត់ហើយហ៎នេះនេះនេះអូនជ្រុលវាហើយណាសំបីតែចិញ្ចៀនសំខាន់សម្រាប់ពួកយើងតាពីនេះក៏អូនហ៊ីលក់ដែរអូននេះសាហាវជ្រុលវាហើយអូនឆាប់ចេញទៅចេញប្រមុខបងខ្ញុំទៅ យើងវាអត់ការងារធ្វើមិនដូចជានាងដែលសម្បូរការងារខ្លាំងណាស់ចេញបាត់ពីផ្ទះរហូត នៅផ្ទះហ្នឹងមិនចេះសុខទេស្មៅវាចេះតែចាក់ជើងអញឯយ៉ាងម៉េចបានជាមួយថ្ងៃមួយថ្ងៃដើរបាត់បាត់រហូតអញ្ចឹងហ៎យ៉ាងម៉េចខ្ញុំចង់តែណាជារឿងរបស់ខ្ញុំ នេះអ្នកម៉ាក់និយាយចេញមកចង់បង្ករឿងជាមួយខ្ញុំតែម្ដងហើយម្សិលមិញបង្ករឿងឲ្យខ្ញុំឆ្លោះគ្នាជាមួយនឹងបងដំនៅមិនទាន់ឆ្អែតទៀតមែនទេ ឃើញប្តីប្រពន្ធគេឆ្លោះគ្នាម៉ាក់ប្រហែលជាសប្បាយចិត្តណាស់ហើយមើលទៅម៉ាក់ចេះតែយ៉ាងម៉េចនៅក្នុងខ្លួនចំណែនខ្ញុំខ្ញុំបានចេញទៅក្រៅមិនដូចម៉ាក់ស្ងប់នៅតែក្នុងផ្ទះនឹងមែនទេយើងមិនមែនជាមនុស្សប្រភេទចេះតែក្តៅក្នុងខ្លួននៅផ្ទះមិនសុខចេះតែចេញទៅនេះទៅនោះដូចជានាងទេបើមនុស្សជានាធម្មតាមិនអាក្រក់នោះក៏ប្តីមិនឆ្លោះជាមួយដែរហើយយើងក៏មិនចង់ឃើញកូនប្រុសយើងគេធ្វើអាងោះមិនដឹងពីទង្វើថោកទាបរបស់នាងដែលគិតចង់លួចលក់គ្រប់បែបយ៉ាង មិនអស់ចិត្តហើយនៅលួចលួយប្តីតលីល្បាយទៀតជាងឆ្ងល់ខ្លាំងណាស់ថាកូនយើងនេះបាក់ភ្នែកឬក៏មានស្អីមកបាំងភ្នែកគេទៅបានជាមើលមិនឃើញចរិតឆ្លើយរបស់នាងបានជាទៅស្រឡាញ់មនុស្សដូចជានាងនេះនាងណាគ្មានកន្លែងណាដែលល្អសោះទាំងចរិតឆ្លើយមិនស្គាល់ចាស់ទុំស្អីក៏មិនចេះធ្វើថែមទាំងងប់ងល់នឹងលបាយពីលីអាបាសាយទៀតនិយាយទៅ គឺនាងអត់កំណត់មួយចប់តែម្ដង មនុស្សដូចជាលោកស្រីនេះមិននឹងអាចបើឃើញពីទង្វើល្អឬចំណុចល្អរបស់អ្នកដទៃទេបានលោកស្រីជាមនុស្សប្រកែកទៅទោះបីជាខ្ញុំខំធ្វើល្អយ៉ាងណាក៏លោកស្រីនៅតែទឹកគឺទឹកអត់ល្ហែត្រង់ណាទៅដែលនាងគិតថាខ្លួនឯងធ្វើល្អនោះទោះបីជាយើងនេះខំបាក់ចិត្តឲ្យតលាជាងភ្នំធម្មហេមីយ៉ាងណាក៏ដោយក៏នៅតែមើលមិនឃើញដែរខ្ញុំគិតថាលោកស្រីគួរតែកាត់បន្តាមួយចូលមកពាក្យ ព្រោះភ្នែកលោកស្រីចិត្តមានបញ្ហាហើយលោកស្រីគួរតែតែងទៅសម្អាតណាដែលល្អខ្លាំងអាចលៀនចិត្តគំនិតដ៏ខ្មាស់កខ្វក់របស់លោកស្រីនេះកុំឲ្យគិតគេនៅក្នុងផ្លូវអាក្រក់ដូចជាខ្លួនឯងពេកណែនាងក្មេងទើបតកាពីម្សិលមិញសម្ដីនាងដូចជាជ្រុលហួសហេតុពេកហើយនាងនេះយូរទៅយូរទៅសម្ដីកាន់តែប្រហិនទៅប្រហិនទៅហើយសម្ដីនាងឯងនេះវាសអុយខ្លាំងណាស់សអុយជាងកម្រងទៅទៀតនេះលោកស្រីកំពុងតែប្រាប់ខ្ញុំថា សម្ដីរបស់លោកស្រីនេះវាស្អីអាលួយលើកម្រងមែនទេ មិនបាច់ប្រាប់ទេខ្ញុំក៏បានដឹងហើយខ្ញុំនេះព្យាយាមជាឲ្យឆ្ងាយពីលោកស្រីណាស់តែលោកស្រីនៅតែតាមចង់កម្មចង់ពៀខ្ញុំមិនចេះចប់សោះបានហើយបានហើយខ្ញុំមិនចង់មកឆ្លោះជាមួយនឹងមនុស្សបកាយទៅដូចជាលោកស្រី ដែលមិនចេះធ្វើអ្វីក្រៅពីចាំទៅគេនោះទេហើយខ្ញុំក៏មិនចង់ឆ្លោះជាមួយព្រោះវាអត់ប្រយោជន៍អាចនឹងនាំចង្រៃអពមង្គលឲ្យខ្ញុំលែងចាញ់ផងក៏មិនដឹង ខ្ញុំឆ្លោះជាមួយលោកស្រីហត់មាត់ហត់កនណាចេញឲ្យឆ្ងាយពីមុខខ្ញុំទេខ្ញុំប្រញាប់ចេញទេនេះលោកស្រីនិយាយមិនចេះស្ដាប់គ្នាមែនទេនាងទេដែលមិនចេះស្ដាប់គ្នាយើងប្រាប់ហើយថាយើងមិនឲ្យនាងទៅទេលោកស្រីនេះចាំជាមនុស្សបបាក់និយាយគ្នាមែនជា មនុស្សដែរតែនិយាយភាសាមនុស្សស្ដាប់មិនបានណែនាងដូចជាជ្រុលពេកហើយណាយ៉ាងម៉េចលោកស្រីខាងហើយហើយគាត់ចង់ធ្វើស្អីខ្ញុំអឺ នេះយាយកញ្ចាស់នេះតែកាភ្លៀងជើងផងហ៎ត្រូវហើយយើងទះនាងឲ្យខ្មោចសត្វព្រៃចេញពីខ្លួននាងឲ្យនាងឈប់ឈួតទៀតឲ្យនាងឯងនេះវាស្វាងអើយជើងធ្លាត់ដេកបានហើយអូអូណាហេម៉ានាងនេះម៉ាក់មិនអីទេម៉ាក់ម៉ាក់ម៉ាក់គឺគឺនាងនាងនេះ នាងនេះវាសាហាវណាស់កូនប្រុសនាងនាងឆាប់ចេញប្រចាំខ្ញុំទៀតនេះនាងឯងសាហាវជ្រុលពេកហើយនាងឯងហួសហេតុពេកហើយនេះនេះបងហ៊ានហៅខ្ញុំថាណែនាងផងបងហ៊ានដេញខ្ញុំត្រូវហើយមនុស្សស្រីអាក្រក់ដូចជានាងនេះវាហួសហេតុពេកហើយនាងហ៊ានសុំបីតែធ្វើរឿងនេះតាមម្ដាយរបស់ខ្ញុំខ្ញុំអាចទ្រាំបន្តរស់នៅជាមួយមនុស្សអាក្រក់ដូចជានាងបានទៀតទេ ចេញទៅចាប់ចេញភ្លាមទៅចេញឲ្យផុតពីផ្ទះរបស់ខ្ញុំកុំឲ្យខ្ញុំឃើញមុខនាងទៀត ថ្ងៃទៅខ្ញុំនឹងនាង លែងត្រូវស្អីនឹងគ្នាហើយយើងចប់គ្នាត្រឹមថ្ងៃនេះចុះកុំឲ្យខ្ញុំឃើញមុខនាងទៀតបាទដាំចុះដល់យើងធ្លាប់ស្រឡាញ់គ្នាកុំគ្រាន់តែរឿងប៉ុណ្ណឹងយើងត្រូវបែកបាក់គ្នាអីណារឿងប៉ុណ្ណឹងវាអាចស្រាលសម្រាប់នាងប៉ុន្តែវាធ្ងន់ធ្ងរសម្រាប់ខ្ញុំនាងដឹងទេថាខ្ញុំស្រឡាញ់ម្ដាយរបស់ខ្ញុំខ្លាំងប៉ុណ្ណាគាត់ជាម្ដាយបង្ការរបស់ខ្ញុំ គាត់ជាអ្នកបង្កើតខ្ញុំចិញ្ចឹមបីបាច់ខ្ញុំគាត់ជាអ្នកមានគុណរបស់ខ្ញុំគាត់ជាអ្វីអ្វីរបស់ខ្ញុំគាត់ចាស់ហើយហើយគាត់ជាសាច់ញាតិតែមួយ របស់ខ្ញុំហើយថែមទាំងម្ដាយបង្កើតរបស់ខ្ញុំទៀតនាងត្រឹមតែជាស្រីម្នាក់ដែលជាអ្នកដតីទើបតែស្គាល់គ្នាមិនបានប្រមាណទេតែនាងឯងនេះវាសាហាវខូខើមានចិត្តជាសត្វធាតមិនស្គាល់អ្វីជាអ្វីមិនស្គាល់ចាស់មិនស្គាល់ទុំតអត់សោះហ៊ានធ្វើបែបនេះ វាសាហាវហួសហេតុពេកហើយល្មមតែខ្ញុំអស់ចិត្តពីនាងហើយមិនដឹងថាខ្ញុំនេះគូអភ័យទោសឲ្យនាងតាមរបៀបណាទេបងសម្លាញ់អូនគ្មានចេតនាទេអូនធ្វើដោយមិនបានតាំងចិត្តទេ វត្តពិតរបស់ឯងហើយហើយគ្នាក៏គិតថាឯងពូកែណាស់ពូកែជ្រើសយកមនុស្សប្រុសណាស់អាចរកបានមនុស្សប្រុសដែលមានចរិតប្រហាក់ប្រហែលនឹងខ្លួនស្ដាយណាស់មិនគួរណាស់បោះបង់ពេជ្រឬយកដុំថ្មបាននេះសោះហើយធ្វើមហូបអាឯងគ្មានឆ្ងាញ់សូម្បីតន្ទិញនឹងហើយខ្ញុំធ្វើមិនឆ្ងាញ់ទាល់តែមហូបស្នាដៃអតីតប្រពន្ធបងបានវាឆ្ងាញ់បងទៅញ៉ាំមហូបប្រពន្ធបងចាស់មហូបខ្ញុំមិនបាច់ញ៉ាំទេអាក្រក់ជាងសត្វនៅរឆានទឹកទេអាច រកលេខដាក់គ្មានឡើយអញចាប់រំលោភធ្វើបាបលើរាងកាយជាងអញខកខើណាស់យើងមិនលើកលែងទោសឲ្យអញយើងមិនឲ្យអញសល់នៅការឈឺចាប់ដែលអញបានធ្វើដាក់ជាងប្រថុកទៀតដូចឯងគួរតែឲ្យពីខ្លួនបែបនេះឲ្យទៅវិសមមកឯងនេះឯងលេងជាមួយអ្នកណាមិនលេងមកលេងជាមួយនាងសំឡានេះឲ្យជាលទ្ធផលដែលឯងទទួលបានក្នុងឆ្នាំ2019លោកអ្នកបានស្គាល់ភាពយន្តជីវិតរួចមកហើយ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 ដែលគេនិយាយតៗគ្នា